អំភោជំរាបសួរបងប្អូនប្រិមិត្តស្វាគមន៍សម្រាប់ថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិកបាទថ្ងៃអាទិត្យពេលល្ងាចពេលព្រឹកថ្ងៃច័ន្ទនៅក្នុងប្រទេសកម្ពុជាបាទសុខសប្បាយទាំងអស់គ្នាបងប្អូនណា នៅប្រទេសកម្ពុជាថ្ងៃច័ន្ទម៉ោង2ព្រឹកបាទ2ព្រឹកថ្ងៃច័ន្ទ នៅសហរដ្ឋអាមេរិកគឺម៉ោង2ល្ងាចថ្ងៃអាទិត្យបាទសុខសប្បាយទាំងអស់គ្នាណាបងប្អូន សម្រាប់បងប្អូននៅ សម្រាប់បងប្អូនដែលអត់ទៅធ្វើការថ្ងៃអាទិត្យគឺកំពុងតែជួបជុំអឺ បងប្អូនទៀតទៀតបងប្អូនខ្លះក៏ធ្វើដំណើរតាមដងវិថីពីកន្លែងមួយទៅកន្លែងមួយតែដើរកំសាន្តទេដោយឡែកខ្ញុំអឺធ្វើដំណើរទៅប្រកបការងារចិញ្ចឹមជីវិតបាទអឺសុខទុក្ខទាំងអស់គ្នាណាបងប្អូនណាសុខសប្បាយទាំងអស់គ្នាហេសុខទុក្ខទាំងអស់គ្នា បាទសុខសប្បាយទាំងអស់គ្នាអឺអាណែតសុខសប្បាយលោកពូរីឆាតមើសុខសប្បាយបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាណាបាទសុខសប្បាយទាំងអស់គ្នាអឺយើងជារឿងថ្មីនៅក្នុង អឺពិភពលោកជារឿងថ្មីពីរឿងសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនជារឿងថ្មីហើយជារឿងដែល យើងនឹងមិនចង់ឃើញទេប្រហែលជា បន្ទាប់ពីសង្គ្រាមកូវីដ19ទៅ គឺសង្គ្រាមរវាងរុស្ស៊ីជាមួយនឹង យូក្រែនក៏ដូចជាជាមួយនឹងពិភពលោកទាំងមូលដែរសង្គ្រាមហ្នឹងមើលទៅយើងឃើញថាសង្គ្រាមរវាងប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនប៉ុន្តែមែនតែនគឺជាសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងពិភពលោកផងដែរនឹងគឺម្នាក់ម្នាក់ខ្ញុំគិតថា នាថ្ងៃខាងមុខមួយខែពីរខែខាងមុខទៀតនឹងទទួលផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចច្រើន សម្រាប់បងប្អូនប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់នៅសហរដ្ឋអាមេរិកយើងដំណើរការវាដូចជានៅតែប្រកដីទេពិតណាស់ថាវាមានអឺរឿងមួយចំនួនវាត្រូវប្រែប្រួលខ្លះនៅប្រហែលខែខាងមុខនេះប៉ុន្តែខ្ញុំជឿថាវានឹងមិនអីទេយើងអាចទប់ទល់បានទៅស្ថានភាពអស់ហ្នឹងដោយឡែក នៅបណ្ដាប្រទេសតូចតាចមួយចំនួន ដែលកំពុងតែមានភាពអូនថយចឹងអាភាពអូនថយហ្នឹងវានឹងបន្តបន្ថែមទៅទៀតដូចជានៅក្នុង ប្រទេស ខ្មែរយើងអ្វីដែលហ៊ុនសែនធ្លាប់និយាយថាបបួលបងប្អូនស៊ីស្មៅហ្នឹងវាចិត្តដល់ដំណាក់កាលមួយណាស៊ីស្មៅជាមួយបងប្អូនបាទ ប៉ាវប៉ាវនៃមួយប្រទេស10ក្របតំណងអាមេរិកបាទណាហាវាវាជារឿងវាជារឿងមួយដែលយើងមិនចង់ជួបនៅសោកនាដកម្មនឹងទេមនុស្សជាតិណាខ្ញុំនៅសហរដ្ឋអាមេរិកសម្រាប់សហរដ្ឋអាមេរិកមានប្រព័ន្ធការពារក្របមីស៊ី ខ្ញុំរស់នៅក្នុងប្រទេសមហាអំណាចខ្ញុំអត់សូវបារម្ភទេខ្ញុំអត់សូវបារម្ភបាទតែគាត់ថាយើងមិនចង់ឃើញអារឿងអស់ហ្នឹងណាអឺទន្ទឹមនឹងទន្ទឹមនឹងស្ថានភាពបណ្ដាប្រទេស នៅជុំវិញពិភពលោកកំពុងតែកំពុងតែដាក់ទណ្ឌកម្មយ៉ាងសន្ធោសន្ធៅទៅរបបពូទីននឹងហើយហ្នឹងគឺថា ក្នុងកលៈទេសៈសង្គ្រាមហ្នឹងយើង តាមពិតសង្គ្រាមនៅអ៊ុយក្រែនសង្គ្រាមរវាងពូទីនជាមួយនឹងយូក្រែនទេ ប៉ុន្តែវាក៏វាជារឿងមួយដែលយើងគួរសិក្សាប្រៀបធៀបជាមួយនឹងរឿងយើងដែរកុំភ្លេចរឿងយើងរឿងយើងនិងយូក្រែននឹងគឺអត់ខុសគ្នាប្រមាណទេ បាទអត់ខុសគ្នាទេបាទអត់ខុសគ្នាទេហើយអ្វីដែលជាការកត់សម្គាល់រយៈកាល2 3ថ្ងៃកន្លងទៅនេះខ្ញុំឃើញបណ្ដាញសង្គមខ្មែរយើង បណ្ដាញសង្គមខ្មែរយើងមានមនុស្សមួយចំនួនចូលចិត្តធ្វើរឿងអត់ប្រយោជន៍ចូលចិត្តធ្វើរឿងអត់ប្រយោជន៍ហ្នឹងអត់ឆ្លៀតឱកាសហ្នឹងមើលការតស៊ូរបស់គេជាមួយនឹងការតស៊ូរបស់យើងយើងយើងមើលទៅអត់ឃើញយើងឃើញ ពួកកុម្មុយនីសហ៊ុនសែនណាយើងមើលពួកវា ជាកុម្មុយនីសឬក៏ពួកវាជាប្រជាធិបតេយ្យយើងមើលហើយក៏ដូចជាមាន ពួកអាត្រឹមត្រូវ អាឥតប្រយោជន៍មួយចំនួន នៅក្នុងប្រព័ន្ធសង្គមនឹងមានអាខ្លះយករូបពូទីនទេទូរស័ព្ទអារូបពូទីននិយាយទូរស័ព្ទហ្នឹងហើយសរសេរចំណងជើងអីបែបលេខខាយអី ណាបែបលេបខាយបែបអីលក្ខនឹងលក្ខអីជាដើមចឹងទៅមានអាខ្លះទៀតពួកអា CPP ខ្លះទៀតយកអាពូទីននិយាយទូរស័ព្ទនឹងដាក់រូបជាមួយនឹងលោកសំរងស៊ីអឺជាពិសេសគឺពួក CPP បងប្អូនបងប្អូនមើលថាតើពួកអា CPP ភាគច្រើនហ្នឹងវាជា អ្នកកាន់ប្រជាធិបតេយ្យឬក៏វាពួកកុម្មុយនីសបងប្អូនមើលចរិតពួកវាពេលហ្នឹងគឺបងប្អូនដឹងហើយតើវានៅឈរខាងណាមើលទៅបងប្អូនដឹងថាអូពួកអានផ្ទះផ្ទប់ហ្នឹងនៅឈរខាងណាអីខាងណាបងប្អូនដឹង ដឹងចរិតវាបាត់គាត់នៅសង្គ្រាមរវាងយូក្រែនជាមួយនឹងរុស្ស៊ីហ្នឹងណាអាសូរតែសង្គ្រាមរុស្ស៊ីជាមួយនឹង NATO ទៅ អានឹងសំតវាកាន់មួយចំហៀងមួយចំហៀងប៉ុន្តែសង្គ្រាមនឹងរវាងប្រទេសធំមួយទៅទៅធ្វើបាបប្រទេសតូចមួយ ទៅធ្វើបាបប្រទេសតូចមួយបងប្អូនណាយើងយើងគិតមើលមើលប្រទេសធំមួយប្រទេសមហាអំណាច3ដាពិភពលោកមួយណា ទៅច្បាំងជាមួយកូនប្រទេសទូចមួយដែលនៅជាប់របងព្រំដែនជាមួយគាត់ណាព្រំដែនជាមួយគាត់ណាហើយស្រាប់តាពួកអាស៊ីពីពីហ្នឹងវាសบายចិត្តណាវាសบายចិត្តនឹងពូទីនរហូតដល់មានអាខ្លះវានិយាយថាពូទីននឹងឆ្លាតវៃស៊ីចិនពីងនឹងឆ្លាតវៃអីណានេះវាទៅតែសើពួកអាសម្លាប់មនុស្សចឹងទៅណាបើទៅសរសើរចឹងទៅហើយពួកនោះមិនមែន មិនមែនសាក់តូចតូចទេណាបងប្អូនណាទេបើប្រជាពលរដ្ឋធម្មតាល្ងីល្ងើល្ងងខ្លៅបោកថ្ងាយទៅខ្ញុំមិនថាទេប៉ុន្តែពួកវាសិទ្ធិមន្ត្រី កពូលកពូលមិនមែនមន្ត្រីតូចតាចណាបងប្អូនមិនមែនមន្ត្រីតូចតាចណាសិទ្ធិមន្ត្រីកពូលកពូល ចរិតពួកវា តាមពិតប្រជាធិបតេយ្យនឹងវាលេងគ្រាន់តែដើម្បី ដើម្បីបោកប្រាស់គេមែនបងប្អូនដល់ពេលឃើញអញ្ចឹងទៅបានដឹងថាអូពួកអានេះមិនមែនពួកប្រជាធិបតេយ្យឯណា តាមពិតវាគ្រាន់តែប្រជាប្រើប្រជាធិបតេយ្យคล้ายคล้ายបោះឆ្នោតលេងសើចបោះឆ្នោតបោកប្រាស់គេទៅដល់ពេលឃើញពូទីនជាមួយនឹងអ៊ុយក្រែនវាយគ្នាអញ្ចឹងបានដឹងថាអូអាសត្វតិរិឆានអស់នេះអានេះកំណត់កុំមុនីសចំត្មងដំបងយើងគ្រាន់តែថា យើងគ្រាន់តែយើងគ្រាន់តែថាទៅយើងយើងថាទៅគេលោថាយើង ថា ទៅ យើងវាអាចមានខុសមានត្រូវណាដល់ពេលយើងឃើញសំណេររបស់វា នៅក្នុង Telegram ក្តីនៅក្នុង WhatsApp ក្តីបានខ្ញុំដឹងថាអូពួកអាស្អីគេអស់នេះវាមានឋានៈប៉ិនប៉ុណ្ណាណីបងប្អូនហើយ ស្រាប់តែខួរក្បាលវា មានអាខ្លះបញ្ញវន្តបណ្ឌិតពីបរាំងមានអាខ្លះបណ្ឌិតពីអាមេរិកមានអាខ្លះបណ្ឌិតពីអង់គ្លេសបានដឹងថាអូអានផ្ទះផ្ទប់អស់នេះ កំណត់វារុស្ស៊ីវាគោរពកុំមុនីសចុយតម៉ែវាទៅប៉ុន្តែវារៀននៅប្រទេសសេរីប៉ុន្តែឆ្ងល់ហ្មងបានវាទៅគោរពកុំមុនីសខ្ញុំវាឆ្ងល់ណាខ្ញុំវាឆ្ងល់ខ្ញុំវាឆ្ងល់មែនតែនតែហ្មង បើថាសង្គ្រាមរវាងនេះទៅខ្ញុំមិនថាទេអាប្រទេសតូចមួយទៅអាប្រទេសធំ ទៅឆ្លៀនពៀនប្រទេសតូចវាគួរតែពួកវានឹងឈរនៅក្នុងផ្លូវកដាលមួយណាឈរនៅក្នុងផ្លូវកដាលមួយឈរនៅជាមួយ អ្នកដែលអាណិតអ្នកតូចតាចរ៉ៃប៉ុន្តែថាថាទៅពួកអាថោកនឹងវាចូលចិត្តធ្វើបាបអ្នកទួនខ្សោយដល់អញ្ចឹងវាគ្រប់គ្រងពួកអ្នកខ្លាំងធ្វើបាបអ្នកទួនខ្សោយ អញ្ចឹងអានឹងពួកអានឹងពួកអាថោងអញ្ចឹងមកវាគាំទ្រគ្នាវាគឺដូចម៉ាក់អាចចោលផ្ទះផ្ទុកខ្ញុំជាអាណាដែលតសេនោះទេណាបងប្អូនណាខ្ញុំទៅជាអាណាដែលតសេហ្នឹងអានឹងពួក CPP មែនមែនមែនអាខ្លះផ្កាយ4ឯណោះមែនលេងសើចអីវាអាខ្លះផ្កាយ4ផ្កាយអីណោះផ្កាយ1ផ្កាយ2ផ្កាយ3អីវាតសេអីចឹងចឹងអីបរហោះអីចឹងចឹងអីបានខ្ញុំថាទីពួកអានេះ ពួកអានេះឈាមថោកមែនណាអាសូតាទឹកគុំមនេះនឹងវាឲ្យអីវាទៅអត់អត់ទេណាអត់ទេណាប៉ុន្តែថាថាទៅពួកអានឹងរៀននៅនឹងវាជាគ្រប់ត្រនៅនឹងខ្ញុំថាទេរៀននៅ ណាក៏ដោយប៉ុន្តែបញ្ហា សង្គ្រាមនឹងមិនមែនសង្គ្រាមកុំមុនីសនិងប្រជាធិបតេយ្យណាសង្គ្រាមឈ្លានពាន អាសូរតែសង្គ្រាមវាយគ្នាដោយសារប្លុកកុម្មុយនីប្លុកសេរីទៅអានឹងសុំវាចេញមកប្រតិកម្មអញ្ចឹងហើយ សង្គ្រាមនឹងប្រទេសរុស្ស៊ីមួយឈ្លានពានប្រទេសអ៊ុយក្រែន តូចមួយ មហាអំណាច ហើយ ប្រើអាវុធសិតតែទំនើបទំនើបទាំងអស់ហើយបងប្អូនគិតមើលដំបងឡើយអាវុធរបស់អ៊ុយក្រែនហ្នឹង អត់ទំនើប ទេអាវុធអ៊ុយក្រែនហ្នឹងសិតតែជាអាវុធភាគច្រើនជាអាវុធរបស់រុស្ស៊ី និយាយរួមស្ទើរទៅទាំងអស់ជាអាវុធរបស់រុស្ស៊ីទាំងអស់ហ្នឹងជាអាវុធរបស់រុស្ស៊ីហ្នឹងយកអាវុធរុស្ស៊ីបាញ់ជាមួយនឹងអាវុធរុស្ស៊ីហ្នឹងមានស្អីបាទដំបងឡើយហើយទ័ពប្រទេសអ៊ុយក្រែនហ្នឹងក៏អត់ច្រើនដូចប្រទេសអឺរុស្ស៊ីទៀតអាវុធទំនើបអ៊ុយក្រែនអត់មានសម្បូរបែបដូចរុស្ស៊ីទេរុស្ស៊ីដាក់អាវុធទំនើប ឥឡូវហ្នឹងឮថាអីណាបញ្ចេញនុយក្លីអែបញ្ចេញអីមកទៀតហើយចុះវាចង់ធ្វើអីវានោះហើយតបរាប់ម៉ឺនអ្នក100000អ្នកជាង សម្រាប់ចូលមកស្រុកគេតប100000អ្នកជាងសម្រាប់ចូលមកស្រុកគេណាអាវុធសិតតែទំនើបទំនើបរថក្រោះសិតតែទំនើបទំនើបទាំងអស់ហើយមកទល់ម៉ោងហ្នឹង មកទល់ម៉ោងហ្នឹងបងប្អូនគិតមើលមើលស្រាប់តាស្រាប់តាពួកអាដែងអស់នោះវានៅអឺគ្រប់ត្រខ្លាំងណាស់ប៉កែណាស់ខ្ញុំថាអើយអាឈួតអើយអានេះដោយសនរាតែងតែនិយាយថាដកកាភ្លើងបាញ់មូសអាពូទីនហ្នឹងវាដកកាភ្លើងបាញ់មូសតា ដល់ពេលអញ្ចឹងពួកអា CVP ពួកអាអ្នកធំរបស់ CVP ហ្នឹងណាមួយចំនួនខ្ញុំឃើញទៅសេនៅក្នុង group Telegram ខ្ញុំឃើញទៅសេនៅក្នុង WhatsApp នៅក្នុងអីហ្នឹងពួក ACP ហ្នឹងខ្ញុំខ្ញុំខ្ញុំឆ្ងល់វាខ្ញុំឆ្ងល់ថាងាប់ហ่าគ្រាន់តែមូសមួយហ่าឯងលេងចំណាយក្របបែកអស់ឡើង1000ក្របហើយ កាភ្លើងបាញ់អស់រាប់លានគ្រាប់គ្រាន់តែមូសតូចមួយគ្រាន់តែមូសតូចមួយសួរថាវាសមមាត្រគ្នាទេធ្វើសង្គ្រាមបែបហ្នឹងសមមាត្រគ្នាទេហើយគេថាគេអួតពីរុស្ស៊ីអូអ៊ុយក្រែនមិនឈ្នះរុស្ស៊ីទេអឺចាំបាញ់និយាយស្អីប្រទេសអ៊ុយក្រែនតូចមួយមិនឈ្នះរុស្ស៊ីគេដឹងហើយថាកាភ្លើងក៏ចាញ់គេបច្ចេកវិទ្យាក៏ចាញ់គេគេដឹងតាំងពីដើមមកណា ហើយវាថាទៅតសើរុស្ស៊ីនឹងខ្លាំងណាស់យុទ្ធសាស្ត្របកែណាស់បកែអាចស្អីដកបមាណោបាញ់មូសហ្នឹងអាហ្នឹងគេហៅបកែបើបកែគេអត់ប្រើអាវុធអស់មកគ្រាប់ផងគេអត់ចំណាយលុយអស់មកគ្រាប់ផងគេអត់ត្រូវទណ្ឌកម្មអាហ្នឹងបានគេហៅបកែណែអាយួនណែប្រើក្បាលហ៊ុនសែនបាននេះអានេះបានគេហៅតែបកែណែអត់មានបាញ់អីទៀតទេឥឡូវនេះ ប្រើតែក្បាលហ៊ុនសែនរហូតធ្វើឆ្កែគេរហូតប្រើពួកឯងពួកអីនោះអានឹងបានគេហៅថាប៉កែបើនិយាយពីប៉កែអីត្រូវតែសារយួនទៅមេឯងនោះរឿងឯងត្រូវតែសាររុស្ស៊ីនោះណារុស្ស៊ីនឹងដកកភ្លើងបាញ់មូសហ្នឹងណាគេតូចមួយហើយទៅព្រួតខំគេគ្រប់ច្រកលហកហើយវាអត់សមមាត្រទេ ហើយដល់ពេលអញ្ចឹងអួតបរោះខ្លាំងបរោះហើយបរោះខ្លាំងអាចអាអាចអានឹងបើយើងនិយាយទៅបើយើងវាយគ្នាណាបើយើងនិយាយពីវាយគ្នាយើងវាយគ្នាគេគិតគីឡូស្មើគ្នាបើអ្នកណាមួយឈ្នះអានឹងយុទ្ធសាស្ត្រគេប្រកែមិនអញ្ចឹងហ៎គីឡូស្មើគ្នា គេបបួលគ្នាគេអូអ្នកគីឡូស្មើគ្នាវាយអាមួយគីឡូកៃឡាកាសអាមួយទៀតគីឡូកូនក្មេង ដល់គីឡូកូនក្មេងទៅវាយជាមួយគីឡូកលាកាសអាកលាកាសនោះមានវាប៉ិនប៉ិនណានៃវាចាប់គេចាប់វាគេយើងកូនក្មេងលើកវាបោកវិញរួចវាលើកយើងបោកប្រកាច់ប្រកិនហើយទៅយកគីឡូកីឡាកាសមកប្រកួតជាមួយកូនក្មេងហើយពួកឯងនាំគ្នាអួតពីអាកីឡាកាសហ្នឹងទៅអូខ្លាំងណាកីឡាកាសខ្លាំងអាអាណាមិនដឹងតែកីឡាកាសខ្លាំងពួកឯងខំតែសើអូម៉ែឯងស្អី ណាហើយខំតសើអូម៉ែឯងស្អីខ្លាំងណាអ្នក ដែលគួរតតសើគឺអ្នកដែលវាយគីឡូស្មើគ្នាហើយឈ្នះបើថាអាវុធអាវុធស្មើគ្នាអានឹងមកគេហៅថាខ្លាំងដោយការបោះឆ្នោតចឹងពួកឯងចំណាយលុយតាមតក្បាលវ៉ាល់របស់ពួកឯងដោយយុទ្ធនាការបោះឆ្នោតចឹងនៅក្នុងស្រុកខ្មែរយើងបងប្អូនពួក ACPP វាចំណាយលុយ អស់ទាញមុនបោះឆ្នោតវាចំណាយលុយតាមតែចិត្តរបស់វាអូវាមានប្រមាណវាឲ្យប៉ុណ្ណឹងហើយគណៈបកដតីដតីទៀតមានលុយឯណាទៅដោយពួកវាបើពួកវាលុយលក់ជាតិលុយបំផ្លាញជាតិរបស់ពួកវានឹងសមាជិករបស់ពួកវាសិតតែអុកញ៉ាសិតតែអីទាំងអស់ហើយលុយទាំងអស់សិតតែលុយវាលក់ជាតិប្លន់ជាតិលួយជាតិបាននោះហើយវាយកដាក់ចូលក្នុងបាក់វាហើយបាក់វាសបោលុយហើយបាក់យើងតូចតាចអត់សូវសបោលុយហាហើយប្រជាពលរដ្ឋខ្មែរ ភាកច្រើនឲ្យតែណាណាឲ្យដឹងគុណគេឧបមាអញ្ចឹងណាខ្មែរយើងខ្ញុំប្រាប់បងប្អូនណាខ្មែរយើងចូលចិត្តដឹងគុណគេណាណាឲ្យតែគេឲ្យរបស់អីបន្តិចតួចហ្នឹងអូបើថាក្នុងគ្រួសារហ្នឹងមាន5នាក់មានអាយុបោះឆ្នោត3នាក់ឧបមាថាឥឡូវក្នុងគ្រួសារហ្នឹងគណៈបកផ្សេងឯងឧទាហរណ៍ថាគណៈបកភ្លើងទៀនចុះគ្រួសារហ្នឹងគណៈបកភ្លើងទៀន ដល់ពួក CVP មកឲ្យលុយដំបងគ្រួសារនឹងថានឹងបោះឆ្នោតឲ្យគណៈបកភ្លើងទៀនទាំង3នាក់ដល់ពេលគេឲ្យលុយអីចឹងទៅឲ្យលុយគាត់ចឹងទៅគាត់ដឹងគុណគេថាឥឡូវចេះយើងកុំឲ្យនេះកូនមួយនោះបោះឆ្នោតឲ្យគណៈបកប្រជាជនទៅហើយយើងពីរនាក់បោះឆ្នោតឲ្យគណៈបកភ្លើងទៀនទៅអញ្ចឹងគណៈបកភ្លើងទៀនបាត់មកសលេងបាត់ដោយសារតែគេឲ្យលុយគណៈបកភ្លើងទៀនអត់មានលុយឲ្យហ៎ អត់មានលុយឲ្យខ្ញុំខ្ញុំលើកឧទាហរណ៍ខ្ញុំលើកឧទាហរណ៍ចឹងណាអញ្ចឹងមានន័យថាកាលពីគេមិនទាន់ឲ្យលុយគណៈបកភ្លើងទៀនមាន3នាក់ដល់ពេលអានោះឲ្យលុយទៅដឹងគុណគេណាហើយជួយបោះឲ្យវាមួយទៅឲ្យវាមួយសន្លឹកទៅក្នុង3នាក់ហ្នឹងហើយណាស់ក៏បានមួយសន្លឹកបាទមួយសន្លឹកទៅឲ្យពួក CPP ដែរព្រោះដោយសារគេបានឲ្យលុយយើងដែរណែវាអញ្ចឹងហ៎បងប្អូនណាខ្មែរយើងអញ្ចឹង ហើយប្រកួតប្រជែងគ្នាអញ្ចឹងបងប្អូនណាយើងអត់មានលុយគេមានលុយច្រើនហើយគេយកទៅទិញទៅដូរសន្លឹកឆ្នោតទៅទិញទឹកចិត្តទៅដោះដូរសន្លឹកឆ្នោតហើយដល់ពេលអញ្ចឹងយើងធ្វើមិនឈ្នះគេអានឹងហើយគេហៅថាការប្រកួតមិនគ្រប់គីឡូណាច្បាប់អត់មានទេអត់មានតម្រូវទេហើយរឿងមួយរឿងមួយទៀតអាសូតអ៊ុយក្រែននឹងចូលទៅលុកលុយ ទៅឆ្លៀនពៀនរបស់រុស្ស៊ីទៅរុស្ស៊ីនឹងមកឆ្លៀនពៀនប្រទេសគេណាឆ្លៀនពៀនអធិបតេយ្យគេទាំងស្រុងខុសទាំងស្រុងណាវាអត់ត្រូវការពីអារុស៊ីនឹងទេទោះជាវាស្រឡាញ់រុស្ស៊ីក៏ដោយ សំបីតែប្រជាជនរុស្ស៊ីបងប្អូនណាក៏គេមិនពេញចិត្តទាំងវើមេ ដឹកនាំវ្លាឌីមៀពូទីននឹងដែរណាគេអត់ពេញចិត្តផងហើយចុះអាឯងនេះជាជាតិសាសន៍ដតីដតីនេះមនុស្សធម៌ពួកឯងទៅណាបាត់ហើយ ហេតុអីបានជាឯងទៅតសាអាមេដឹកនាំផ្ដាច់ការមានអ្នកខ្លះជួយសរសេរព័ត៌មានអានព័ត៌មានជួយជួយអាឡែងពួកពូទីននឹងដោយប្រយោលទៀតជួយបន្លប់ជួយកែជួយសរសើរពូទីនជួយលើកកម្ពស់ពូទីនយីពួកអាដែងអស់នេះវើយអាក្រក់នោះអាក្រក់ក៏ដូចមែអាសត្វតិរិឆានណា អាហ្នឹងពួកអាមួយចំនួន ខ្ញុំខ្ញុំឈរនៅលើគុណធម៌មនុស្សធម៌ព្រោះខ្ញុំមើលឃើញ ខ្ញុំបាញ់និយាយរៀបរាប់ច្រើន ថាអាពូទីននឹងអាម៉េចខ្ញុំ ដឹងតែអាពូទីន ចូលមកលុកលុយអធិបតេយ្យរបស់គេរឿងវាចឹងមានអីគ្មានអីនេះទេអានឹងរឿងមួយរឿងពួក CPP ពួក CPP ផ្ទាល់ណាបងសម្ដេចព្រះរាមសេរីរតនាមកដល់ផ្ទះសុខសប្បាយបងអូមកដល់ផ្ទះ បាទឥឡូវនិយាយពីពួកអាថោកអត់បានការ អាក្រៅប្រទេសមួយចំនួនចោះហើយពួកអាអត់បានការអាអត់កំណើតអានឹងថោកជាងពួក CPP ទៀតពួកអាអត់ពួកអាអស់អាអត់កំណើតអស់ហ្នឹងពួកអាអត់កំណើតនៅ ក្រៅប្រទេស មាននៅអាមេរិកខ្លះ មានអីខ្លះខ្ញុំឃើញសំណេរអាសូណារ៉ូណា អាបណ្ឌិតក្នុងសរងណាអាបណ្ឌិតពហុចម្រើនអាមានអាខ្លះសស្លេសស្លើសស្លាក់សស្លើតណាគូមិនចំគូកបីមិនកបីជ្រូកមិនជ្រូកមន់មិនមន់ឆ្កែមិនឆ្កែឆ្មា មិនឆ្មា អានោះមិនដឹងពាក់អីវាទេអានោះមិនដឹងវាធ្វើការងារដើម្បីស្អីវាទេមាន អាសក់វែងមានអាសក់ខ្លីណា ព្រោះគេទៅសេ គេគេយកបញ្ហារឿងពូទីនវាយអ៊ុយក្រែនហ្នឹងមកធ្វើជា សំណេរចំអកលោកលើយសំណេរចំអកលោកលើយ បើអាសូនរ៉ូនោះឃើញគេសំណេរទៅសេថ្ងៃមុននោះ គេផ្ញើស្អីទេពីរឿងប្រធានាធិបតីអ៊ុយក្រែនដែលតស៊ូមិនរត់ចោលសមរភូមិច្បាំងជាមួយនឹងរុស្ស៊ី រួចគេតសេហ្នឹង គេថាសុំផ្ញើទៅឯកឧត្តមទុនសាយហឹមគេដូចម៉ែអាប្រេតទេរោកណាហើយនេះគឺអាពួកប្រេតមកហើយកាន់ផ្ទះនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួនណារមែងឈរនៅចិត្តខាងក្រៅជញ្ជាំងផ្ទះទាំងឡាយខ្លះចិត្តទ្វារក្រុងនិងទ្វារផ្ទះទាំងឡាយខ្លះនីផ្លូវបែកជា3និងផ្លូវបែកជា4ទាំងឡាយខ្លះក៏ដូចម៉ែអាប្រេតសុកសានណា អាអត់កំណើតណាហើយនឹងបន្តិចទៀតផ្ទះបាញ់ងាប់ហើយឯងណាអញថាឯងបន្តិចទៀតផ្ទះបាញ់ងាប់ហើយអាសុកសានណាក៏ដូចមកអាចោងកែបគោជន់ហើយនេះគ្មានកំណើតទេអាអត់កំណើតកំណើតឯងនេះកើតពីអីឈ្មោះបកើតឯងមកនឹងអស់ឈាមទាំងធ្លុកទាំងធ្លុកអញរៀនជេរតាមជេមសុកសិន ណាអស់ឈាមទាំងធ្លុកទាំងធ្លុកក៏ដូចម៉ាក់អាសុកសានឯនេះបានស្អីហ្នឹងក៏ដូចម៉ាក់អាអត់កំណើតយួនវាយក្បាលម៉ែឯងយួនចាប់រំលោភម៉ែឯងបានក្បាលឯងមកឯងបានឯងកាន់ជើងយួនម៉េះហ្នឹងហ៎អញរៀនជេរតាមជេមសុកឯណាក៏ដូចម៉ែអាចអត់កំណើតអាឥឡូវត្រឡប់ទៅវិញរឿងអាសូណារ៉ូ រឿងអាសូនរោគហើយចុះអាគិបាញ់ឯងនឹងរត់ចោលស្រុកធ្វើស្អីដែរអាគិបាញ់ឯងនឹងមិនអ្នកនយោបាយឯណាហេតុអីបានជាឯងរត់ចោលស្រុកណាហើយថាឯងមិនអ្នកនយោបាយប៉ុន្តែទ្រឹស្ដីឯងទាំងអស់សិតតែទ្រឹស្ដីនយោបាយទាំងអស់មានមនុស្សប្រមាណអ្នកដែលរត់ចោលស្រុកដោយឯងនាំប្រពន្ធកូនរត់ចោលស្រុកដោយស្រួលស្រួលដោយឯងនោះ ហឹមបើឯងមិនមែនអ្នកនយោបាយបើគ្មានរឿងមិនមែនឯងរត់ចោលស្រុកងាយងាយចឹងទេណាបើគ្មានការជ្រុំជ្រែងពីហ៊ុនសែនសម្រួលតាមទូតម្លេះសំអាបកាច់ឯងមិនបានមកដល់ស្រុកក្រៅទេហើយបើអានោះវាសម្រួលឲ្យឯងមកហើយមានន័យថាឯងមកតាមរយៈអីហើយបញ្ហាហ្នឹងហើយបងប្អូនពិនិត្យមើលអាឡែង ពិនិត្យមើលសំណុំរឿងអាសូណារោវាមកតាមអីវាមកតាមហ្នឹងវាមកតាមមានចំនួនជាមួយ CPP ហ្នឹងមានអាណាធនាវាមកវាមកតាមចំនួនហ្នឹងហើយចំនួននយោបាយហ្នឹងហើយវាមកតាមហ្នឹងហើយហើយវាថាវាមិនមែនអ្នកនយោបាយទេគឺអាចចង្រៃឯងមិនក៏ប្រូចមកដែរគេឯងនឹងទីប្រឹក្សាហ៊ុនសែនទេពួកឯងនឹងមានគណៈបកប្រឆាំងឯណា អាមិនក៏ប្រូចមកដែរអាទុនសាយណាអានឹងរឿងអារឿងទុនសាយឬមិនទុនសាយអត់សំខាន់ទេអាប្រេតអញគាត់ទៅប្រាប់ឯងចេះហើយមើលប្រធានាធិបតីគេនោះគេប្រកួតជាមួយអ្នកណាហ៎គេប្រកួតជាមួយជនជាតិដតីណាមកលុកលួយ កិច្ចការបូពូនភាពទឹកដីណាបូនភាពទឹកដីណាបើឯងថាប៉កែប្រូចចឹងមិនក៏ឯងមិនជាអាសែនដែរទៅ ព្រោះអានុងវារត់ប្រូចទៅស្រុកយួនដែរតើបានមានក្បាលឯងនឹងបានមានឯងទៅធ្វើទីប្រឹក្សាហ៊ុនសែននឹងដោយសារអីដោយសារអាមេប្រូចដែរណាអាមេប្រូចនឹងវារត់ប្រូចទៅស្រុកយួនណោះបានមានក្បាលអាម៉ែងក្បឿងឯងមក បើកុំមានអាមេប្រូចនោះស្មានអាអំបែងក្បឿងឯនឹងបានធ្វើទីប្រឹក្សាវាអូយទៅធ្វើទីប្រឹក្សាអាមេប្រូចអើឯងជេរពីណាគេនោះឯងផ្ដាំទៅមេប្រូចមួយណាឯងផ្ដាំទៅមេទុនសាយមួយណានោះឯងផ្ដាំទៅមេឯងនោះក៏ដូចមកអាបភ្លើអានេះឲ្យរៀនអស់តែសភៅអត់តែប្រយោជន៍ក៏ដូចមកអាខួស្រាលអញថាអញ្ចឹងតែមើលតា អញមិនចង់ជាឯងទេប៉ុន្តែឯងគ្រាន់តែថាឯងនេះបានសម្ដីឥតប្រយោជន៍ក៏ដូចមែអាសម្ដីរយណាអាសម្ដីរយអានេះរូបរាងនិងសម្ដីវានឹងដូចគ្នាបេះបិទឬមែអាកំប៉ុងគោជន់រៀងកតលកតលកតឿកតឿអាចញុកដូចកែបបោកចឹងឯងនេះហើយចេះតែអញ្ចឹងយករឿងឯណោះ មកអីណាអីមិនរត់អីអាយមើលហ៊ុនសែន មានអាណាដែលមិនចេះរត់អអូអាយមើលកម្មសខាអាយឧបមាថាឥឡូវឯងឯងឯងឯងថាហ៊ុនសែនរត់ដែរឥឡូវថាឯងមិនឆ្កែហ៊ុនសែនចុះអឺអាឥឡូវជាស៊ីមរត់ដែរអើឯងមិនឆ្កែជាស៊ីមចុះអើសម្ដេចសីហនុរត់ដែរអើឯងមិនឆ្កែសីហនុចុះចឹងឯងឆ្កែពីណាបើឯងនិយាយពាក្យថាទុនសាយចឹងចឹងឯងឆ្កែកម្មសខាឯងកម្មសខាអត់រត់ដែរ ឥឡូវអញអញនិយាយពីរឿងនឹងទៀតមើលទៅតំណងហើយចង់និយាយចង់និយាយជួយកម្មសខាប្រម៉ូតកម្មសខាណាពាក្យដែលឯងតាសេហ្នឹងណាអាសូណារ៉ូហើយតាសេហ្នឹងអញដឹងតែឯងចង់ប្រម៉ូតកម្មសខាថាកម្មសខាហ្នឹងជាមនុស្សមនុស្សចោលស្រុកអញសួរឯងពេលដែលកម្មសខាមិនរត់ចោលស្រុកហ្នឹងតើកម្មសខាច្បាំងជាមួយសត្រូវឬកម្មសខាច្បាំងជាមួយអ្នកណាណាលោកដាលេមិនអញ្ចឹងឥឡូវបើឯងជាកូនចៅកម្មសខា ប៉ុន្តែឯងនឹងតំណងធ្វើជាកូនចៅកឹមសខាអញដឹងព្រោះឯងនឹងចង់ជួយប្រម៉ូតកឹមសខាបើឥឡូវអញនិយាយចេះត្បត់ទៅព្រោះបើអ្នកដែលជាទុនសាយនឹងគឺអាមុខអាអាអាអានាយករដ្ឋមន្ត្រីផ្នែកមួយនឹងអាគាត់នឹងទុនសាយមុនគេ តាំងពី78តាំងពី78អាតានឹងរត់ទុនសាយមុនគេ បងជាទុនសាយកាយឆោមឆាយទេដួងព្រះច័ន្ទអាណាទុនសាយណា ហ៊ុនសែនសេអនុមេតុនសាយហ៊ុនសែនមេតុនសាយណាអ្នកនយោបាយភាគច្រើនដែលអាចរំដោះប្រទេសបានណាសិតតែទុនសាយទាំងអស់សិតតែឯថាទុនសាយទាំងអស់ណាសិតតែថាទុនសាយទាំងអស់ហើយមើលរដ្ឋមន្ត្រីហ៊ុនសែនណាអញប្រាប់ឯងដែលបានទៅកាន់តំណែង ធំធំទាំងអស់នោះមានអ្នកខ្លះសិតតែជាមេទុនសាយទាំងអស់ សិតតែអ្នកទាំងអស់នឹងសិតតែកុងសីទៅពីបារាំងទៅពីអាមេរិកទៅពីអីភីច្រើនសិតតែកុងសីទៅពីហ្នឹង ហើយប្រទេស កម្ពុជាណាដែលមានសពថ្ងៃហ្នឹងដោយសារពួកកុងសីដែលនៅក្រៅប្រទេសដែលរត់គេចពីសង្គ្រាមរត់គេចពី ការជិះជាន់នៅក្នុងស្រុកខ្មែរមកក្រៅសល់ពួកហ្នឹងហើយ ដែលបាន ទៅជួយស្ដារជួយកំណែតម្រង់ប្រទេសជាតិរាល់ថ្ងៃហ្នឹងណាជួយកំណែតម្រង់ប្រទេសជាតិរាល់ថ្ងៃកុំអីស្មានតែ ប្រទេសជាតិយើងនឹងគ្រាន់បែសុខសบายបើសង្ឃឹមពួកអាប្រេតទៅរោកអស់នឹងដឹកនាំប្រទេសនោះសិតតែជាអាយ៉ងយួនកញ្ជះយួននោះណាសិតតែជាអាយ៉ងយួនកញ្ជះយួននោះអានឹងអញ្ចឹងណាអានឹងអញ្ចឹងអានឹងបងប្អូនជួយពិចារណាមើលអញ្ចឹង ថាវាគ្រប់ត្រកឹមសខាចោះថាកឹមសខាហ្នឹងគេតសើថាអឺលោកកឹមសខាជាអ្នកនយោបាយដែលមិនរត់ចោលស្រុកត្រូវបើមិនរត់ចោលស្រុកល្អហើយណាប្រធានាធិបតីអ៊ុយក្រែនគាត់មិនរត់ចោលស្រុកគាត់ច្បាំងដើម្បីអ៊ុយក្រែនដើម្បីប្រទេសអ៊ុយក្រែនប្រជាជនអ៊ុយក្រែនចុះកម្មសខាមិនរត់ចោលស្រុកដើម្បីអីដែរអញសួរឯងឥឡូវមើលមើលអាពួក ពួកអាត្រឹមត្រូវណាហ៊ានឆ្លោយជាមួយអញឥឡូវកឹមសខាមិនរត់ចោលស្រុកដើម្បីស្អីដែរសំបីតបៈខ្លួនឯងក៏កឹមសខាការពារមិនបានផងបើរត់ចោលបើមិនរត់ចោលស្រុកគេត្រូវតការពារបៈហេតុអីបានអត់ការពារបៈបើមិនរត់ចោលស្រុកវាតតែចេះការពារស្រុកហេតុអីបានជាមិនការពារស្រុក បើអត់រត់ចោលស្រុកត្រូវតែការពារកងកម្លាំងរបស់ខ្លួនហេតុអីបានជាអត់ដើរអត់ការពារកងកម្លាំងរបស់ខ្លួនឥឡូវឥឡូវអញថាមើលមិនរត់ចោលស្រុកត្រូវហើយប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនមិនរត់ចោលស្រុក គឺច្បាំងដើម្បីសេរីភាពរបស់ប្រទេសអ៊ុយក្រែននិងប្រជាជនអ៊ុយក្រែនចុះកម្មសខាមិនរត់ចោលស្រុកដើម្បីអីប្រកាសណាសង្ស័យថាដើម្បីទៅដុតពោតណា ទៅដើរលេងសមុទ្រហើយអត់ហ៊ានឲ្យគេថតទៀតឲ្យថតតែឆ្កែនាំឆ្កែដើរលេងមាត់សមុទ្រហាទៅដុតពោតហាអ្នករងគ្រោះពិតប្រកបអ្នកជាប់គុកសកម្មជនខ្លួនឯងជាប់គុកជាប់ច្បាប់អត់មានទៅអើឈោកសួរសុកទុកទេទៅសួរសុកទុកអ្នកដតីណានៃនោះទៅយកលុយយកអំណោយទៅចែកអីអ្នកផ្សេងផ្សេងអីតាជីដូនជីដែលគាត់មិនលំបាកនោះសកម្មជនខ្លួនឯងអត់មានអត់មានយកចិត្តទុកដាក់ ឥឡូវការពារស្អីអញអញឆ្ងល់អញឆ្ងល់ទេនេះគេគេមិនរត់ចោលស្រុកគេការពារគេការពារផលប្រយោជន៍បាក់របស់ខ្លួនគេការពារកម្លាំងរបស់ខ្លួន អានឹងហើយគេធ្វើសង្គ្រាមជាមួយ អ្នកដែលបំផ្លាញគេស្រាប់តែពួកវាអត់រត់ចោលស្រុកដើរតាមដើរតាមហ៊ុនសែនឲ្យទៅត្រកហ៊ុនសែនឲ្យចូលតឡាការចូលតឡាការហ៊ុនសែនឲ្យសោតធន់នៅផ្ទះសោតធន់នៅផ្ទះណា ហ៊ុនសែនឲ្យជួបទូតជួបទូតហ៊ុនសែនឲ្យធ្វើអីធ្វើនឹងអូមិនរត់ចោលស្រុកបែបអញ្ចឹងឯងថាស្នេហាជាតិដែរក៏ដូចម៉ែអាប្រេតអត់រត់ចោលស្រុកនឹងបែបហ្នឹងហៅថាស្នេហាជាតិសុកចិត្តធ្វើជាអ្នក រត់ចោលស្រុកតស៊ូដើម្បីយកកម្លាំងយើងមកវិញគ្រាន់បើជាងអាមិនរត់ចោលស្រុកហើយសំងំធ្វើឲ្យ បាក់ខ្លួនឯងអាលាយសំងំធ្វើឲ្យកម្លាំងខ្លួនឯងបាត់បង់ អានឹងគេហៅថាអ្នកមិនរត់ចោលស្រុកដើម្បីស្រុកឬក៏ម្នាក់ចូលស្រុកដើម្បីលក់ស្រុកអានឹងហើយគេហៅថាមិនរត់ចោលស្រុកហើយដើម្បីលក់ស្រុកខ្លួនឯងនោះវាថាវាមិនរត់ចោលស្រុកប៉ុន្តែរត់ចោលស្រុកអីបើអានឹងវាលក់ជាតិខ្លួនវាអានឹងខ្ញុំនិយាយឧបមាថាបើសិនណាជាមានសត្រូវមកពីក្រៅប្រទេសបើសិនណាជាសត្រូវមកពីក្រៅប្រទេសគេបាញ់ច្បាំងជាមួយយើងហើយវាមិនរត់ចោលស្រុកហើយវាកាន់អាវុធច្បាំងជាមួយគេ ដូចប្រធានាធិបតីអ៊ុយក្រែនមិនរត់ចោលស្រុកកាន់អាវុធប្រកាសឲ្យប្រជាជនងើបបាញ់ជាមួយសត្រូវចំណែកឯកឹមសុខានៅ ក្នុងស្រុកអង្គុយអ្នកមោតាសៈអ្នកមោតាសៈអហិង្សាស្អីគេនោះគេហៅ អហិង្សាទល់ច្រកអហិង្សាទល់ផ្អកអហិង្សាដុល្លារចូលខ្លួនហ្នឹងនៅឲ្យស្ងៀមនៅនឹងទៅ អាណាមលាយប៉អីក៏មលាយទៅអញមិនទៅខ្វល់អាណាវាយក្បាលកូនចៅអញ សកម្មជនអញទាំងបាលម៉ានក៏វាយទៅអញមិនខ្វល់អញអត់ខ្វល់អីទាំងអស់អញអត់ខ្វល់អីអញមានលុយទិញឡានថ្មីជិះណាអញមានពេលអញទៅដុតពោតណាអញមានពេលអញទៅដុតពោតអញមានពេលអញទៅដើរលេងមាត់សមុទ្រអញមានពេលអញទៅដើរលេង នៅចំការឃើញទេ ហើយអាហ្នឹងឯងឯងចង់ការពារណាគេឯងនិយាយហ្នឹងអាហ្នឹងហើយអ្នកនយោបាយក្បាលជាប់មេជើងជាប់ដីណាពួកអាអ្នកនយោបាយក្បាលជាប់មេជើងជាប់ដីចឹងវាចឹងវាចឹងហើយហើយអាណាចាញ់បោកឯងទៀតណាអាណាចាញ់បោកឯងទៀតវាខុសគ្នាណារឿងយើងនៅក្រៅប្រទេសមានអាខ្លះនោះគេទៅសេអីណាអីទៅសេអី ឯណាអឺមិនដឹងជាស្អីវាទេមាន អាសក់វែងមួយនោះប្រភ្លីប្រភ្លើណាបងអូនរិនរត់អានោះមិនដឹងស្អីទៅត្រាម៉ាអត់ប្រយោជន៍ដែរអានោះទៅរៀននៅស្រុកគេនោះដែរប៉ុន្តែយូរយូរទៅត្រាម៉ាអត់ប្រយោជន៍ហើយបើលោកជំទាវលោកជំទាវវិញអាមួយនោះចូលចិត្តណាចូលចិត្តទៅកេះគៀវលោកជំទាវឯងសង្ស័យតែសហាយស្មន់លោកជំទាវណាមួយផង អញស៊ើបមិនទាន់បានទេចាំមើលអញស៊ើបបានអញយកផោះតាងមកបង្ហាញហើយកុំចេះតាហ៊ានអាងសម្រស់ស្អីអាឈួតនោះឈួតក៏ដូចមកអាឈួតពួកអាចំគួតឯងអស់នេះប្រភ្លឺប្រភ្លឺបើសិនណាជាឯងជួយអាណិតជួយអាណិតប្រជាជនអ៊ុយក្រែនទៅហើយឯងត្រូវឈរទៅបើទោះជាឯងស្រឡាញ់សូវៀតក៏ដោយឯងមិនត្រូវគ្រប់គ្រងស្រឡាញ់រុស្ស៊ីក៏ដោយឯងមិនត្រូវគ្រប់គ្រងទង្វើរបស់ពូទីនពេលហ្នឹងទេ ទង្វើរបស់អាពូទីនហ្នឹងវាអត់ត្រឹមត្រូវទេអានេះដកកាភ្លើងបាញ់មូសណាហើយយល់ទេដឹងហើយតែប្រទេសអ៊ុយក្រែនហ្នឹងគឺมันអាចឈ្នះมันអាចឈ្នះណែណែណែណែណែมันអាចឈ្នះរុស្ស៊ីទេប៉ុន្តែឯសួរមើលតែសមអត់មនុស្សគីឡូដល់ទៅ1000គីឡូហើយទៅវាយជាមួយមនុស្សដែលមានទងន់10គីឡូសួរថាតើមនុស្សនឹងអស់ចាអត់ មើលមើលពួកអា CPP និងពួកអាធំត្រូវមួយចំនួនហែងហើយសួរអញសួរឯងមើលធំត្រូវឯងមនុស្សទម្ងន់1000គីឡូទៅវាយជាមួយមនុស្សដែលមានទម្ងន់ត្រឹម10គីឡូទៅវាយប្រទេសទម្ងន់10គីឡូដូច្នេះអាប្រទេសទម្ងន់ជាងណែណែណែណែទម្ងន់ជាង1000គីឡូនោះវាថោកហ่ะវាថោកចុយតម៉ាយហើយវាទៅវាយជាមួយប្រទេសគេវាទៅវាយជាមួយប្រទេសតូចតាច ហើយអញអត់គ្រប់ត្រូវទេអញអត់គ្រប់ត្រូវទេហើយអាសូរតែប្រទេសគេខុសទៅអាសូរតែប្រទេសណែប្រទេសអ៊ុយក្រែនហ្នឹងដូចកលែងក្រមភេវកម្មភេវកពិភពលោកទៅអត់ផងប្រធានាធិបតីអ៊ុយក្រែនប្រទេសអ៊ុយក្រែនហ្នឹងគេជាប្រទេស ដែលមានអធិបតេយ្យគេត្រឹមត្រូវ អឺប្រទេសគេត្រឹមត្រូវគេមិនដែលទៅ បង្ករឿងបង្កហេតុអីផងនៅលើពិភពលោកគ្រាន់តែគេចង់ចូលជាសមាជិកអង្គការ NATO គ្រាន់តែប៉ុណ្ណឹងជាកំហុសគេដែរបើរដ្ឋគេនឹងរដ្ឋអធិបតេយ្យផ្ដាច់ខ្លួនតាំងពី91មកពីសហភាពសូវៀតហ៎រដ្ឋអធិបតេយ្យរបស់គេគេចង់ចូលជាមួយអ្នកណាក៏បាន ឯងគ្រាន់តែមិនពេញចិត្តឲ្យឲ្យគេចូលឯងទៅឈ្លានពានគេ ពួកលោកឯងនឹងទៅកាន់ជើងអាពួកនឹងដែរហ៎ទៅកាន់ជើងអាពួកនឹងដែរគិតមើលមើលយើងត្រូវឈរនៅលើដោយខ្ញុំនិយាយតាំងពីខាងដើមមើលសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនណាយើងត្រូវឈរនៅ ក្នុងចំហ3សច្ចធម៌យុត្តិធម៌និងមនុស្សធម៌ យើងអត់ឈរនៅក្នុងនៅក្នុងន័យថាអូពូទីននឹងអញចូលចិត្តអា idol របស់អញពូទីននឹងគឺជាមេដឹកនាំប៉ាកែមេដឹកនាំឆ្លាតមេដឹកនាំកម្ពុជាមនុស្សអស្ចារ្យយើងអត់ឈរនៅក្នុងចំហហ្នឹងទេបើពូទីននឹងវាធ្វើខុសយើងត្រូវថាវាខុសសំបីតែជនជាតិរុស្ស៊ីដូចគ្នាក៏គេធ្វើបាតកម្មនឹងទង្វើរបស់ពូទីនដែរថាពូទីនធ្វើនឹងអត់ត្រឹមត្រូវ វាធ្វើឲ្យអសន្តិសុខនៅអឺរ៉ុបទាំងមូលហើយវិនិច្ឆ័យវិនិច្ឆ័យណាមែនវិនិច្ឆ័យនេះណាវិនិច្ឆ័យពួកវិនវិនិច្ឆ័យពួកនោះណាត្រូវវិនិច្ឆ័យណាឥឡូវនឹងដល់ពិភពលោកគេចាប់ទុកពូទីននឹងជាអ៊ីតាលីទី2ហើយអាម៉េចទៀតមិនមែនលេងស្រួលទេណាអើថាថាទៅបងរិនរិនយិន ឥឡូវស្រុកវាប្រែប្រួលក្លាប់ចាក់អញ្ចឹងបានខ្ញុំថាហ្នឹងនៅស្រុកខ្មែរ ខ្លះហ៊ីងប្រកាសវាយអាមេរិកហើយគ្រាន់តែចេះហ៊ីងហងហ៊ីងហងអាមិចហងណាសុំថើបមួយមកហងសុំអ៊ីកមួយមកហងគ្រាន់តែចេះយំប៉ុណ្ណឹងចង់មកវាយអាមេរិកកាំងដែរហើយវាយ៉ាប់ដែរណាណាវាយ៉ាប់ចឹងបានថាឥឡូវស្រុកវាប្លែកដល់ថ្នាក់ហ្នឹងវាមិនដឹងរកអីទៀតទេ ឯងដឹងហើយអឺចឹងមកថាពិបាកនិយាយណាបងប្អូនណានិយាយដល់ចំណុចហ្នឹងសរុបមកវិញអាសូនរោនេះវាតសេអីហ្នឹងណា វាចង់លើកលោកកឹមសខាប៉ុន្តែវាលើកវាខុសរឿងអពួកអាស៊ី PP មួយចំនួនវាយកវាយកកលែង អឺវាយករឿងពូទីនវាយករឿងអីនឹងមកធ្វើជារឿងលេងសើចអារឿងអត់បានការមនុស្សចូលចិត្តធ្វើរឿងអត់បានការច្រើនមែនទេឆ្ងល់ណាស់នេះនិយាយពីរឿងជនជាតិគេយកមកប្រៀបធៀបបញ្យលឲ្យជនជាតិខ្មែរយើង ចេះស្រឡាញ់ជាតិចេះការពារជាតិចេះមានមនសិការទៅវាចំណេញជាងដល់យកមកនិយាយស្រាប់តែគិតមិនផុតទេពួក RCVP នោះគេឌៀមដាមឲ្យ លោកសំរងស៊ីអញ្ចឹងទៅហើយខ្លះទៅគេថាអឺសំរងស៊ីហ្នឹងប្រើឈ្មោះលោកកឹមសខាដើរប្រមូលលុយខ្ញុំថាអោលោកហើយលោកលោកកឹមសខាមានឈ្មោះអីក្នុងហ្នឹងដើរប្រមូលលុយគេហ្នឹងលោកហើយណាសំបីតាកូនស្រីខ្លួនឯងនៅអាមេរិកទៅកន្លែងណាហ្នឹងកាលពីមុន ចេះតែបានលុយហើយគេឲ្យ ប៉ុន្តែឥឡូវឲ្យតែគេឃើញមុខគេស្អប់ឥឡូវហ្នឹងបាត់មុខនៅក្នុងអាមេរិកហ្នឹងអត់មានចេញមុខអត់មានចេញមុខអីចេញមាត់អីរស់នៅដូចកង្កែបលាក់ខ្លួនទៅនៅក្នុងរូងនឹងឯងហើយរូងនឹងមិនមែនរូងខ្លួនឯងទេរូងក្តាមទៀតរស់នៅដូចកង្កែបហើយរូងនឹងមិនមែនរូងខ្លួនឯងទេរូងក្តាមទៀតទៅសុំក្តាមនៅទៀតមិនត្រឹមតែប៉ុណ្្នឹងទេអ្នកណាក្តាមណាឲ្យកង្កែបនឹងនៅហ៎ ថ្ងៃក្រោយគេមកខ្វាខ្វាទៅចំចំក្តាមវាមានចំកែបណាគេយកកង្វាខ្វាទៅចុះអាកែបហ្នឹងតើវាចូលទៅដល់ក្នុងរូងក្តាមវាអត់នៅណែណែណែវាអត់នៅពីលើក្តាមទេវានៅពីក្រោមក្តាមក្តាមហ្នឹងនៅពីមុខវាអញ្ចឹងបើ គេខ្វាទៅប៉ះក្តាមហ្នឹងមិនអញ្ចឹងគេខ្វាទៅប៉ះក្តាមអ្នកណាឲ្យពួកមីងកែបនឹងនៅនឹងតំណងជាមាន បញ្ហាទៀតថ្ងៃក្រោយ អានឹងនិយាយឲ្យច្បាស់លាស់ចឹងហួរនៅដូចកែបហើយមកចោតគេថាគេយកកិត្តិយសលោកកឹមសុខាមករលុយអោលោកឲ្យលោកថាពួកអា CVP ចោះវាសោតធរលុយដល់ពួកអាធម្មត្រូវនឹងវាសោតធររឿងលុយទៀតមានអាខ្លះគ្រាន់តែដើម3លុយវាទៅអ៊ីកឹជាមួយលោកចំទាវឯណាណាសឹងតរដងឲ្យតែគេមកលេងអាមេរិកឯទៅហ៎អឺ ហើយខ្លួនឯងចឹងចឹងសោះធ្វើកំណត់រះកផែលកំណត់រះកផែលដោយគូតអាក្រឹមចឹងពួកអស់នេះអត់ប្រយោជន៍ទេហ្មងហើយបើនិយាយពីវិទ្យាសេម៉ែអានោះមួយថ្ងៃមួយថ្ងៃរោរឿងតអ្នកច្បាំងជាមួយហ៊ុនសែនអូយមិនដឹងជាវាមិនដឹងជាធ្វើការងារស្អីវារាល់ថ្ងៃហ្នឹងហើយបងប្អូនខ្លះចេះតែទៅជឿអាមនុស្សអញ្ចឹងអញ្ចឹងណា ជើទៅជឿអាមនុស្សអញ្ចឹងអញ្ចឹងបងប្អូន ខ្លះណាបាទបងប្អូនខ្លះចេះទៅជឿអាមនុស្សអញ្ចឹងអញ្ចឹងណាចេះទៅអឺអឺទៅចេះអាជឿមនុស្សអញ្ចឹងអញ្ចឹងវាមិនត្រូវវាមិនត្រូវណាបងប្អូនកុំទៅខ្វល់ជាមួយអាមនុស្សអញ្ចឹងអញ្ចឹងពេក បើសិនណាជាយាវាយកពេលវេលានឹងប្រកួតច្បាំងជាមួយហ៊ុនសែនណាទោះជាវាមិនដើរតាមផ្លូវលោកសំរងស៊ីក៏ដោយវាដើរតាមផ្លូវផ្សេងវាវាដើរតាមផ្លូវវាទៅណារឿងអីដែលវាមកចំណាយពេលមកអ្នកច្បាំងជាមួយហ៊ុនសែនហ្នឹងហ៎អញ្ចឹងមកពីមានមានន័យតែម៉េចមានន័យតែវានឹងជាឆ្កែរបស់ហ៊ុនសែនអាហ្នឹងគឺរឿងវាតែប៉ុណ្្នឹងទេមិនបាច់និយាយច្រើនទេហើយបងប្អូនឈប់ណាឈប់ទៅឈប់ គាំទ្រពួកអាអស់នឹងទៅគ្មានប្រយោជន៍ទេ មានពេលតែនេះវាទៅសេតែចឹងហើយហើយបើឲ្យវាធ្វើអីវាអត់ធ្វើទេបើបើឲ្យបើក្បាលមីក្រូវិញណាបាទបងរដ្ឋាត្រឹមត្រូវហើយបើបានក្បាលមីក្រូវិញបើកន្លែងណាមានជប់លៀងមកអានោះចេញមុខក្បាលមីក្រូមុនគេ ខ្ញុំសូមជម្រាបអស់លោកលោកស្រីនៅនាងកញ្ញាទាំងអស់ឲ្យបានជ្រាបថា យើងថ្ងៃនេះយើងនឹងជួបជុំប្រជុំគ្នាដើម្បីធ្វើកិច្ចការងារសម្រាប់ប្រទេសជាតិឲ្យតែបានកាន់ក្បាលមីក្រូបោះអនុសាមហាសាសាខ្លួនឯងសាមហាសានឹងហើយប៉ុន្តែរួយតែពីនោះទៅមើលទៅគេមើលលែងច្រើនគេចាប់មានពេលតនេអីគេទៅសេអញ្ចឹងជឿណាគេបោះរូបគេអីអញ្ចឹងទៅ គេបរហោះអី គេស្លៀកពាក់អីសង្ហាយគេថតអីហើយគេអមទៅដោយ អត្តបទលេបខាយអីអីចឹងទៅអើយខ្ញុំថាអានេះរូបស្អាតអត្តប្រយោជន៍មាន អា ខ្លះកទឿកតលសំណេរល្អឥតខ្ចោះប៉ុន្តែគំនិតដូចឆ្កែចង់ថាទេពួកអានេះបងប្អូនណាពួកអាសូនរោពួកអីនេះពួកអាឥតប្រយោជន៍អស់នេះកុំយកខ្លួនបៀតអានឹងតែយកខ្លួនបៀតនឹងគឺ ទឿជាងរូបអាអានឹងទៀតអ្នកណាសែបគប់អាអានឹងណាអើបើពួក CPP អានឹងសែបគប់មិនដឹងទេបើតែពួក CPP ក៏ដោយខ្ញុំគ្រាន់តែប្រាប់សែបគប់អាទឿសូណារ៉ូនឹងណាមុននឹងក្រោយគួងតបោះខោទេអានឹងប៉កែណាប៉កែលួងលោមប៉កែអាយដាំអឺខ្ញុំសុំឲ្យអាដាំជួយអឺផ្លូវនេះផ្លូវនោះនោះហៅលោកជំទាវហៅអីចឹងទៅ អានោះអាខ្ទើយនោះបកែនិយាយអានោះកែកែមានអ្នកខ្លះចាញ់បោកអស់លុយមកកាណូបាទឥឡូវស្ងាត់ហើយឥឡូវហ្នឹងឥឡូវហ្នឹងលែងហ៊ានទៅណាលែងហ៊ានក្អកឥឡូវចេញតែតាមនេះទេ ចេញតែតាម Facebook ទេកាលពីមុនហ្នឹងគេដើរណាហើយបងប្អូនគិតមើលមើលបើសិនណាជាពួកវាមាន កម្លាំងមានភាពអស្ចារ្យមែនណា ម្លេះសំវាធ្វើអាឡ័យវេទិកាធ្វើអីជួបជុំគ្នាពេញទឹកពេញដីចឹងប៉ុន្តែដោយសារអីដោយសារកំណត់វាមិនកើតកំណត់វាអត់មានឃើញទេឲ្យតែលោកសំនឹងស៊ីមកអាមេរិកវាចាប់ផ្ដើមបើលោកសំនឹងស៊ីអត់មកអាមេរិកអត់អីទេហើយសំណួរយើងសួរថាចុះអានឹងមិនក៏វាវាយមានពេលហើយចុះបើវាចង់បដូររបបហ៊ុនសែនមែនអាមិនក៏វាមិនវាមិនធ្វើការ វាមិនបង្កើតក្រុមមួយប្រឆាំងទៅខ្ញុំមិនទៅថាទេបងប្អូនណាបើវាកើតបង្កើតក្រុមប្រឆាំងជាមួយហ៊ុនសែនខ្ញុំមានទៅថាអីតែប្រហែលហ្នឹងមិនស្រួលខ្ញុំគ្រប់គ្រងវាទេដោយភ្លើងទៀនអញ្ចឹងភ្លើងទៀនឲ្យតែប្រកួតប្រជែងគ្នាហើយយកកម្លាំងដើម្បីប្រកួតប្រជែងដោយត្រឹមត្រូវខ្ញុំគ្រប់គ្រងតែខ្ញុំនៅជាមួយសង្គ្រោះជាតិខ្ញុំការពារសង្គ្រោះជាតិប៉ុន្តែអ្នកឯងមានឱកាសប្រកួតដោយអ្នកឯងប្រកួតទៅ អើបើសិនណាជាពួកអាណាដែលវាខ្លាំងហើយទៅប្រកួតជាមួយហ៊ុនសែនកុំថាថាខ្វះអីតបបដិវត្តច្រើនណាដំបងឡើយតបបដិវត្តដែលគេអាចរួមគ្នាគេអាចបោកគ្នាបានដោយគោលដៅគេដូចគ្នាប៉ុន្តែគេបង្កើតក្រុមផ្សេងគ្នា គេច្បាំងគ្នា គេបង្កើតក្រុមផ្សេងគ្នាគេច្បាំងគ្នាបន្ទាប់មកគេរួមគ្នានៅពេលដល់ចំណុចរួមមួយគឺគេរួមគ្នា ពីព្រោះគោលដៅយើងដូចគ្នាគេរួមគ្នាឯងអត់ទេសំរងស៊ីអ្នកច្បាំងជាមួយហ៊ុនសែនអ្នកតវ៉ាជាមួយហ៊ុនសែនស្រាប់តែវាវាថាវា អ្នកប្រជាធិបតេយ្យដែរប៉ុន្តែវាវាយជាមួយតែសំរងស៊ីវាព្យាយាមវាយផ្ដួលតែជាមួយ លោកសំរងស៊ីយីខ្ញុំថាពួកអាអស់នេះវើយអីបើមិនថាឲ្យវាខ្លះទេវាមិនកើតចឹងហើយបានយើងខ្ញុំនឹងទ្រាំបាននឹងថាឲ្យវាខ្លះទៅណាបងប្អូនណា ហើយកុំយកប្រធានាធិបតីប្រទេសអ៊ុយក្រែនមកប្រៀបធៀបជាមួយ មេប៉ាឯងអូខេហ៊ុនសែនហ៊ុនសែនក៏មិនអាចប្រៀបធៀបជាមួយចិត្តស្មោះស្ម័គ្រប្រធានាធិបតីអ៊ុយក្រែននិងអ្នកមានអ៊ុយក្រែននិងអ្នកបដលអ៊ុយក្រែនបានដែរទៅអត់រួចទេពីព្រោះហ៊ុនសែនអាយ៉ងគេតាំងតែពី79មកគេលើកបន្តុកតាគេវាយលើកបន្តុកតើហើយបើគេវាយលើកបន្តុកខ្ញុំប្រាប់គ្មានប្រយោជន៍ទេ ណាមានប្រយោជន៍ទេ មានប្រយោជន៍ទេអញ្ចឹងបងប្អូនណាខ្ញុំអត់មានអីទេខ្ញុំគ្រាន់តែចង់និយាយលេងជាមួយបងប្អូនពីរឿងរឿងនៅអ៊ុយក្រែនទេប៉ុន្តែពួកអាអស់នោះ វាយកមកឌៀមដាមបងប្អូនមើលតាម Facebook ហើយបើពួក CPP តាម Telegram អូម៉ែតសាអាពូទីនតសើណាខ្ញុំថាអី ពួកអា CVP ឲ្យអីក៏មេះមេះអាអញថាឯងស្រឡាញ់ពូទីនហ្នឹងក៏ឯងមើលដែរបើពូទីននឹងកំពុងតែវាយជាមួយអង្គការ NATO ឬក៏ប្រទេសឯងនឹងជាប្រទេសកុម្មុយនីសដោយប្រទេសយួនអញមិនថាទេប៉ុន្តែប្រទេសខ្លួនឯងសេរីពេញធឺប្រជាធិបតេយ្យពេញថឹងដល់ពេលទៅគ្រប់ត្រួតទៅគ្រប់ត្រួតអាពួកមនុស្សឆ្លៀនពៀនគេ ហើយថ្ងៃក្រោយអាពួកហ្នឹងពួកអាពួកអាមានសម្លេងអញ្ចឹងបើសិនថ្ងៃក្រោយយួនមកឆ្លៀនពៀនវាគាំទ្រឲ្យយួនមកឆ្លៀនពៀនថែមទៀតបើយួនមកគ្រប់គ្រងប្រទេសយើងអាពួកអញ្ចឹងអញ្ចឹងវាស្ម័គ្រចិត្តឲ្យយួនឆ្លៀនពៀនវាទៀតវាអត់ប្រោស្រាប់ទេអាហ្នឹងនោះពួកអានេះអត់មានមនសិការជាតិនិយមទេពួកអានេះអញ្ចឹងពួកអានេះនៅសល់នេះជារឿងចង្រៃប្រទេសជាតិយើងណាណាស្ដាយពលពតមិនមិនបំផ្លាញពួកអានឹងចោលឲ្យអស់ ពូជអាអញ្ចឹងអញ្ចឹងបំផ្លាញវាចោលឲ្យអស់អត់នៅមួយមួយនឹងធ្វើឲ្យឈឺក្បាលគេឈឺក្បាលឯងតែហ្មងណាប៉ុលពតបំផ្លាញបំផ្លាញអាមនុស្សអញ្ចឹងបំផ្លាញតែមនុស្សល្អបាទបំផ្លាញតែមនុស្សល្អអាមនុស្សថោកថោកអញ្ចឹងអញ្ចឹងទុកឲ្យវាសល់រោបកាច់អីជាឆ្ងល់បាទវាគួរតែត្រូវត្បូងចប់កុលអាស័យតាំងពីយូរវាអត់ត្រូវទៀតបងប្អូនមើលឥឡូវវាសោលមកវាធ្វើចឹងមើលវាអត់ដឹងមនុស្សធម៌អីទេ វាថាវាកាន់ជើងពូទីនឲ្យវាយអ៊ុយក្រែនហើយអ៊ុយក្រែនហ្នឹងពូទីនហ្នឹងនិយាយហេតុផលមកសិតតែបងប្អូនខ្លួនឯងបង្កើតហើយដល់ទីបំផុតវាមកវាយបងប្អូនខ្លួនឯងបង្កើតវាសិតតែបងប្អូនសាច់ឈាមជាមួយគ្នា វានិយាយហ្នឹងប៉ុន្តែដល់ពេលចុងក្រោយមកវាយសាច់ឈាមខ្លួនឯងហើយដល់ពេលមកវាយសាច់ឈាមខ្លួនឯងហើយវាអួតទៀតវាអួតថានេះគ្រាន់បើទៀតអញ្ចឹងណា ចឹងបានថាអីអានេះហើយខ្ញុំមិនខឹងអាអ្នកវាយប្រហែលខឹងខឹងពួកអា CVP នឹងតែហ្មងបកើតពីអាចាមរាមួយជួយជួយគេដល់កបងប្អូនអើយចឹងខ្ញុំអត់មានអីទេថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេឆ្លើយតបទៅពួកអា CVP ខ្លះនឹងឆ្លើយតបទៅអាសូណារ៉ូតាសេអីខ្លះព្រោះអាឥតប្រយោជន៍នឹងវាឥតប្រយោជន៍ច្រើនពេក ជាពិសេសអាសូណារ៉ូហ្នឹងបងប្អូននៅ នៅក្រៅប្រទេសជាពិសេសនៅខាងតិចសាសនៅខាង Houston នៅខាងអីហ្នឹងបើឃើញអាហ្នឹងពួក CPP ក៏ដោយកុំរាប់អានជាមួយវាជឿខ្ញុំមួយម៉ាត់ទៅពួក CPP ក៏ដោយរាប់អានជាមួយវាថោកឥឡូវហ្នឹងបងប្អូនមិនជឿខ្ញុំចាំមើលទៅ CPP ក៏ដោយត្រូវមើលមាន CPP ខ្លះ គេរាប់អានទៅវាបានល្អប្រសើរ CPP ដោយអាសូណារ៉ូនេះបងប្អូនរាប់អាន CPP រាប់អានវាចង្រៃខ្ញុំប្រាប់ចង្រៃបាទត្រូវហើយបងដនលីអានឹងអញ្ចឹងអញ្ចឹងហើយបាន ខ្ញុំកណាខ្ញុំសូមអរគុណបញ្ចប់ប៉ុណ្ណឹងចុះបងប្អូនណាសូម ជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយជួបគ្នាពេលក្រោយទៀតថ្ងៃនេះគ្រាន់តែបញ្ចេញអារម្មណ៍ឆេវឆាវបន្តិចទៅពួកអាឥតប្រយោជន៍មួយចំនួន តាម Facebook ឯណាបងប្អូនណាកុំប្រកែប្រកាន់អរគុណជំរាបលាសុខភាពល្អ